អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹង all shop ហ្នឹងហើយខ្ញុំជឿថាមួយរយៈពេលក្រោយនេះអ្នកទាំងអស់គ្នាប្រហែលជាសម្បូរ VIP point in shop ច្រឡំហៅ VIP គឺ point in shop អឺ point in shop នៅពេលដែលយើងស៊ីប្រអប់9កា9ហ្នឹងទៅវានឹងទទួលបាន point in shop ដែលយើងអាចនឹងដូរមកបានជាកាតបែបនេះកាតបែបនេះកាតបែបនេះណាហ្នឹងហើយនេះជា point ខ្ញុំឆែកមើលតិចនេះស៊ីដល់ឡើង point ហ្នឹងហើយរួមជាមួយនឹង item ដែលយើងអាចដូរបានគឺនៅក្នុង shop នេះទាំងអស់នេះ នេះជាប្រភេទសัตว์នេះសាច់នេះនេះទាំងអស់គ្នាដែលឃើញជាសัตว์ក្តាន់នេះតែពណ៌ខ្មៅហ្នឹងអាហ្នឹងគឺជាប្រភេទ all sop តែ GM ក៏ធ្វើការបិទហើយប៉ុន្តែមាន player មួយចំនួននៅគាត់ព្យាយាមរាវនៅ all code ហ្នឹងហើយនឹងអាចធ្វើការដូរបានដដែលទេប៉ុន្តែគាត់វាខុសពណ៌គ្នាប៉ុន្តែខ្ញុំបញ្ជាក់តិចណាបើសិនជាករណីនេះអ្នកទាំងអស់គ្នាដូរអឺហ៊ានប្រើហ៊ានទទួលយើងនិយាយមកតែចេះស្រួលស្ដាប់ហ្នឹងហើយបើ GM បានខ្ញុំក៏មិនដឹងធ្វើមិនដែរ ហើយនេះតោះឃើញគេជីដាវឯនេះដាវដាវនេះគឺជាប្រភេទដាវអូលសបដែលគេដូរបានអញ្ចឹងអ្នកនរគ្នាមើលឈ្មោះនេះគូកុនស៊ីយុនអញ្ចឹងចំណាំឈ្មោះហ្នឹងហើយអញ្ចឹងយើងទៅមើលកូដអ្នកនរគ្នាអញ្ចឹងធ្វើម៉េចដើម្បីទទួលបានកូដអស់ហ្នឹងអញ្ចឹងដំបូងយើងត្រូវប្រើកម្មវិធី Chat Engine អញ្ចឹងដើម្បីតម្លើងកម្មវិធី Chat Engine បានអ្នកទាំងអស់គ្នាត្រូវចាំមកថាត្រូវបិទ Defend Window អស់នេះចូលមកឡើយនេះ Setting នេះពណ៌នេះបិទចោលអស់នេះ បិទចោលវាអស់មើលកន្លែងនេះបិទអស់បិទអស់បិទអស់ណាបិទអស់រួចចាំយើងចូលទៅ download កម្មវិធី chat energy អញ្ចឹងកម្មវិធី chat energy យើងចូល download នៅក្នុងអឺនេះ Google អញ្ចឹងវាយពាក្យ cheat នេះវាយពាក្យ cheat បែបនេះមកនេះសេបែបនេះពេញណានឹងហើយយើងយកពាក្យលើនោះមក enter ផងមកវាមកដល់ហើយអញ្ចឹងចុចឡើងនេះ download យកលើនេះមកហ្នឹងហើយ ហើយអានេះដោយសារខ្ញុំប្រើកម្មវិធី download manager ចាំអ្នកទាំងអស់នេះអត់មានកម្មវិធី download manager ទេ download ធម្មតាទៅនឹងហើយចុចចេញ start ខ្ញុំមកធ្វើមតនការមតនការអ្នកទាំងអស់នេះមើលអញ្ចឹងមិញបែរជាចូលទេព្រោះកម្មវិធីវាទូចដែរអញ្ចឹងណានេះអញ្ចឹងនេះវាលុតចូលមកក្នុងនេះខ្ញុំមកចង់ចុចបញ្ញាប់ប្រៃលោអ្នកទាំងអស់នេះធ្វើអត់ចេញនិយាយត្រង់នេះកម្មវិធីអញ្ចឹងដល់បើ click លើវាយកយ៉ាអូខេចាំចោលសិនណាវាលុតចេញមកបែបនេះ យើងចុច next កន្លែងនេះអ្នកទាំងអស់គ្នាយកពាក្យ skip ណាកុំយក accept ណាតែយក accept នេះវាតឡើងពណ៌កម្មវិធីអត់ប្រយោជន៍អស់នេះចូលមកក្នុងម៉ាស៊ីនយើងច្រើនអញ្ចឹងអត់ប្រយោជន៍ទេអញ្ចឹងយក skip all មកព្រោះខ្ញុំយកតែកម្មវិធីជាតិនឹងជាងទេអាអីផ្សេងខ្ញុំអត់ចង់បានអូខេចាប់ឡើយ តាមពិតបើយើងចង់បញ្យល់កាត់កាត់គឺយើងកាត់កន្លែងតឡើងឈិតនឹងជាង ចោលប៉ុន្តែដោយសារខ្ញុំខ្លាចអ្នកទាំងអស់គ្នាអត់ចេះបាទខ្ញុំព្យាយាម review ទាំងអស់ទៅកន្លែងនេះយល់ណូមកនឹងអញ្ចឹងវាចេញផ្ទាំងបែបនេះមួយខ្ញុំជឿថា player ជាមួយចំនួនធំអាចស្គាល់ផ្ទាំងបែបនេះហ្នឹងហើយអញ្ចឹងយើងបើកម្មវិធីនេះឲ្យទៅ តែចំណាំឈ្មោះដាវផងណាហ្នឹងហើយខ្ញុំបិទវិញសិនអញ្ចឹងកន្លែងនេះដែលយើងអាចដូរ item ទាំងអស់នឹងបាន NPC មួយនេះអញ្ចឹងទីមកកន្លែងតិច អញ្ចឹងយើងយើងចុចលើនេះមួយចុចលើចោលអញ្ចឹងណាហ្នឹងហើយមើល item វាពេលបច្ចុប្បន្នណានេះឃើញទេហើយខ្ញុំមកយកកូដខ្ញុំបញ្ជាក់តិចកូដនេះខ្ញុំនឹងដាក់ខាងក្រោមវីដេអូឲ្យ download ទេដោយសារវា គឺជាប្រភេទ file text អញ្ចឹងមានន័យថាយើងអាចដាក់ចូលក្នុង YouTube បានអត់បញ្ហាទេអញ្ចឹងដំបូងយើងមានកូដ search នេះយើងដាក់ click លើវាមកវាបើកបែបនេះ copy វាទាំងអស់ copy ຕົកសិនមក copy ហ្នឹងហើយហើយយើងមើលឆាត់នេះជាងឆាត់នេះជាងចុចរូប នេះមកនេះយើងរកជា x មកនេះ ជា x ហ៎តាមធម្មតាបើកតែមួយ hero បានណាខ្ញុំរីកមិនបើកតែមួយ hero បានទេកុំបើកច្រើន hero វិញចេញច្រើនផ្ទាំងក៏បាក់រកដែរអូខេណាអូខេបែបហ្នឹងរួចយើង select កន្លែងនេះ type value នេះយើងរើសយកពាក្យអឺ rank of by ខ្ញុំអានដាច់ទេ តែអ្នកនរនេះមើលទៅហ្នឹងហើយហើយចឹងអាកូដមិញយើងផាសកន្លែងនេះកូដយើង copy មិញពីអានេះនេះពីអា file នេះមិញណានេះ ពីមិញណាហ្នឹងហើយផាសឡើងហ្នឹងមកអឺបន្តមកទៀតយើងចុចពាក្យអឺ first scan អញ្ចឹងវា load code ឡើងនេះមួយអញ្ចឹងសុំតម្រិះនេះចុះក្រោមណាហ្នឹងហើយអញ្ចឹងអសបខ្ញុំបើទុកចោលអញ្ចឹងទៅបន្តមកទៀតនឹងឲ្យចុចលើនេះមួយមកចុច10បាក់คลิกលើវាវាធ្លាក់មកក្រោម10បាក់คลิกណាធ្លាក់មកក្រោមបែបនេះអ្នកទាំងអស់គ្នាទៅចុចដូរកន្លែងនេះមួយទៀតនេះកន្លែងថាយមើលថាយនេះវាមានជួរវាជួរវាអញ្ចឹងចុចអសរពីក្រោមថាយនេះចុចកន្លែងនេះ នឹងកន្លែងនេះយើងមកស្ដាំលើវាយកពាក្យ so decimal ខ្ញុំអានដាច់ដែរទេហើយអ្នកទាំងអស់គ្នាអាចមើលបានណារាប់ពីលើមក1 2 3 4 5ចឹងទី5ណានឹងចុចលើនឹងចឹងបើប៉ុណ្្នឹងមករួចយើង10បាក់คลิกលើ10បាក់คลิกលើវា10បាក់คลิกលើកន្លែងនឹងទៀតណានេះវាចេញបែបនេះចឹងវាពេលវាចេញបែបនេះអ្នកទាំងអស់គ្នាត្រូវយកនេះ4លេខ4ណា4បាយចឹងយើងអូខេមកបន្តមកទៀត យើងទៅមើលកូដណាយើងទៅមើលកូដអញ្ចឹងកូដគឺខ្ញុំទុកនេះបញ្ជាក់ភាសាទៀតណាពួកនេះខ្ញុំដាក់ពីក្រោមវីដេអូទេពួកកូដអត់នេះអញ្ចឹងយើងមើលមិញដាវដាវឈ្មោះគេដាវខ្ញុំនេះហ្មងទៅខ្ញុំអឺចាំតិចខ្ញុំមើលឲ្យហ្មងទៅស្រួលវាពិបាកបាក់ຕ້ອງថាត់អារ៉ូនឹងឯងអ្នកនរនេះវាច្រើនក្នុងនេះវាមានច្រើនកូដអឺ ហើយកូនក្នុងនេះអ្នកនរគ្នាអាចបើកមើលបានខ្ញុំដូចជាចាំបានដូចជានៅលើលើទេ ចាំតិចខ្ញុំឡើងទៅលើវិញ threshold ដាក់ឈ្មោះស្អីទេមិញអសអីគេអសគូហ៎មកជួយ control M ចាញ់គូគេទេគូ C ចាញ់ឈ្មោះស្អីទេមិញដាក់មិញ ចាំតិចតែវាច្រើនវា បាក់រោចឹងអានឹងធ្វើម៉េចវាចង់ស្រួលអាគ្មានអីដែលថាស្រួលទេអ្នកទាំងអស់គ្នា មានតែពិបាកលោកអូស៊ីអឺក្រាបញ្ជាក់តិចកូនទាំងអស់នេះគឺអាខ្លះណាក៏មាននៅក្នុងសອບខ្លះណាក៏អត់មានដូចឧទាហរណ៍ចុះនេះអាត្រា Eastern Dragon Peel អា Jet Eastern យើងហ៎ តាមពិតមានប៉ុន្តែគាត់ថាកូដវាដូរអត់បានទេដោយសារវាមាន item ចាស់វាតម្រូវឲ្យដូរអញ្ចឹងខ្ញុំទៅលាក់កូដចុះក្រោមហើយដើម្បីដូរបាននេះ10អាคลิกលើឡើងនេះ value នឹងឲ្យផាសលេខមិញមកគឺអ្វីតាមក៏បានដែរអញ្ចឹងអូខេមកអញ្ចឹងបិទសອບនេះទៅហើយយើងចុចវិញមកឃើញនេះចាញ់ហ៎នេះវាត្រូវការនេះចានេះយើងអត់មានទេពេលបច្ចុប្បន្នណាណាហ្នឹងហើយអញ្ចឹងអានេះអ្វីខ្ញុំចង់ឧទាហរណ៍គឺខ្ញុំនឹងដូរដាវអ្នកនរមើលមួយចាំតិចខ្ញុំរកកូដសិន បាក់ដែរហ្នឹងវាច្រើនពេកអ្នកនរនេះអើយប្រកូតមួយមួយសាប្រើទាំងអស់ហ្នឹងនេះអូនេះនេះនេះនេះដាវមិញអ្នកនរនេះនេះដាវមិញណាឃើញទេអញ្ចឹង copy អាកូដនេះមកនេះ copy អាកូដនេះមកនឹង copy មកយើងបិទអីមកយើងដូរកន្លែងហ្នឹងទៀតមកនេះឃើញទេអញ្ចឹងនេះផាសកន្លែងហ្នឹងមកអូខេមកណាយើងបិទនេះចោលយើងបើកមកវិញឃើញទេអញ្ចឹងដើម្បីបានដាវនេះជីមួយយើងត្រូវបកាប្រើនេះអញ្ចឹងអានេះបាច់ខ្ញុំប្រាប់អ្នកទាំងអស់គ្នាមែនទេគឺអ្នកទាំងអស់គ្នាបានមកពី ផលណាសបហ្នឹងហើយអញ្ចឹងយើងអាចដូរបានណាពេលបច្ចុប្បន្នដូរស្រួលទេសារ system វាអត់សូវ load load ក៏មានណាចំណាំដែរដោយសារវាអឺទូទៅហើយហ្នឹងហើយអញ្ចឹងខ្ញុំដូរឲ្យមើលណាចង់ដឹងបានបានអញ្ចឹងពេលបច្ចុប្បន្នគឺខ្ញុំអត់មានទេណាដាវនេះឲ្យមើលឃើញឃើញតែមានការសម្រាប់ដូរអញ្ចឹងណាអ្នកនរនេះហ្នឹងហើយអញ្ចឹងខ្ញុំដាក់បាក់คลิกលើវា confirm ណាវាបញ្ជាក់ដែរដាវនេះជីបាន60ថ្ងៃអ្នកនរនេះប្រការនេះមួយជីបាន60ថ្ងៃអញ្ចឹងយើងអូខេផ្លឹបឃើញចូលទេហើយសួរជីបានអត់ ណាសួរជីបានអត់ឡើយខ្ញុំជីឲ្យមើលបានអត់ម៉េចហេអូខេអ្នកទាំងអស់នេះអញ្ចឹងនៅសាកូដមួយទៀតខ្ញុំគិតថាវាមានសារៈសំខាន់នៅក្នុងការដែលយើងយកវាមកប្រើប្រាស់ដែរអញ្ចឹងអានេះយើង ទុកវាចោលចឹងចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំទៅបើកក្រដាស់កូដមើលអឺកូដហ្នឹងលេខវាដូចជាខ្ទង់29090 29090នេះនេះនេះកូដមួយនេះអត់ទេមែនទេ កៅទៅលើវិញទៀតនេះអាមួយនេះមួយនេះនេះនេះហ្នឹងហើយយើងត្រូវការប្រអប់សួរប្រអប់ហ្នឹងកាលមុនបើកបានទេគេប្រអប់ហ្នឹងចាំមើលចូលទៅដល់ក្នុងខ្ញុំឲ្យមើលចឹងខ្ញុំសុំដូរកូដសិនណានេះចឹងយើងចុច line value នេះមកយើងដូរវាចាច្រឡំ copy យកបានហើយមិញពីមកផាយនេះអូខេមក នេះអញ្ចឹងប្រអប់មួយនេះប្រអប់មួយនេះក៏មុនយើងបើកបានដូចជា Aston Dragon បើកបានដូចស្អី chat និយាយដូចបាន chat ដូចជា chat repair chat អីអញ្ចឹងណាប៉ុន្តែនេះដោយសារ GM គាត់បិទ event ហ្នឹងតែពេលអញ្ចឹងយើងបើកអត់បានទេប៉ុន្តែអ្វីដែលសំខាន់ជាងគេឥឡូវបើតាមដឹងណាដូចជាបើកបានតែ experience ទេប៉ុន្តែ ចំពោះអ្នកទាំងអស់គ្នាដែលចង់បាន experience ណាអាចមកបើកនឹងយកប្រអប់នេះបានហើយអញ្ចឹងប្រអប់នេះមួយអត់តែ3ទេអត់តែ3កាតទេអ្នកនរគ្នាជួយខ្ញុំខ្ញុំបើកឲ្យមើលណាខ្ញុំដូរមួយ ផ្លាប់ចូលហើយណាឃើញ load មកក្នុង system ណានេះប្រអប់ហ្នឹងចឹងខ្ញុំបើកឲ្យតែមួយទេចឹងចាំមើលខ្ញុំคลิกឲ្យមើលណានឹងឲ្យយើងបានតែគេអឺអូខេនេះគឺ experience ចឹង experience បានច្រើនមែនតើអ្នកទាំងអស់នេះនេះខ្ញុំរាប់ឲ្យមើលចឹងអឺហេច្រើនណា30លានចុយអែមអែមមែនតើអ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងអស់គ្នាដែលមាន point ណាហ្នឹងហើយ អាចមករក experience នៅនឹងបានអឺខ្ញុំតែបញ្ជាក់ចឹងវីដេអូនេះគឺជាការ share និងការចែករំលែកព័ត៌មានទេចឹងចំពោះអ្នកទាំងអស់គ្នាដែលហ៊ាន ប្រើប្រាស់កូដចាស់គឺត្រូវហ៊ានទទួលខុសត្រូវខ្លួនឯងណាហ្នឹងហើយអញ្ចឹងនេះគឺជារបៀបនៃការប្រើប្រាស់នៅ all code ហ្នឹងហើយដើម្បីទទួលបាន item ហើយក៏វាមាន item ច្រើនដែរនៅក្នុង code នេះអ្នកនរនេះមានច្រើនមែនទែនប៉ុន្តែគ្រាន់ថាតើយើងព្យាយាមចូលមើលហ្នឹងហើយព្យាយាមໄວម្ដងមួយម្ដងមួយព្រោះវារាប់ពាន់រាប់ម៉ឺនកូដហ៎ វាច្រើនពេកអញ្ចឹងណាខ្ញុំអាចឧទាហរណ៍ម្ដងទាំងអស់អ្នកទាំងអស់គ្នាមើលបានទេអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងវីដេអូខ្ញុំជួយ share ខ្ញុំផងនឹងជួយ share ជួយ subscribe កុំឲ្យតែផុសទៅបាត់ view ឈឹងអីចឹងអត់អស់មានអារម្មណ៍ថាចង់រកអីថ្មីផុសអ្នកទាំងអស់គ្នាមើលឲ្យនិយាយត្រង់ហ្នឹងអូខេអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងអរគុណជម្រាបលាបាយបាយ